នឹកគ្មានប្រដូចទេណាព្រមមានស្នេហ៍អនុសាវរីយ៍កើបុណ្យអំពុកបុណ្យអកអំពុកសំពីងព្រះខាព្រះអង្គដងតាយើងបានស្បន់ស្បែសាច់ចាស្មោះស្នេហ៍ mundo. នឹកគ្មានប្រដូចទេណាព្រមមានស្នេហ៍អនុសាវរីយ៍កាលមុនអំពុនមុនអកមកសំពីងព្រះខាព្រះអង្គដងតើយើងបានស្បន់ស្បែសាច់ចា